សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមកធ្វើការអាប់ដេតថ្មីទាក់ទងជាមួយនឹងរបៀបក្នុងការ disconnect Facebook បើតាមពិតទៅវាអត់ខុសពីមុនទេបាទគ្រាន់ថាវាអាប់ដេតម្ដងចេះម្ដងចុះពេលខ្លះបងប្អូនខ្លះគាត់ថ្មីថ្មីគាត់អត់ដឹងអញ្ចឹងណាអញ្ចឹងវីដេអូនេះខ្ញុំផ្សាយជូនអ្នកថ្មីថ្មីដោយសារតែទិញលក់នៅកន្លែងមួយចំនួនគឺអត់តន់ដឹងទេបាទអញ្ចឹងឥឡូវគឺ Facebook មិនថា Google Play ឬ TikTok account VK គឺយើងអាច disconnect ភ្លាមបានភ្លាម ហើយក៏យើងអាចប្រើប្រាស់ Moontoon account Gmail Moontoon នឹងយកមក disconnect ក៏បានដែរបើសិនជាករណី connection ទាំងអស់នេះគឺត្រូវខូចប៉ុន្តែបើសិនជាយើងមាន Facebook ឬយើងមាន Game Center ឬក៏មានអីចឹងគឺយើងត្រូវធ្វើម៉េចដើម្បី disconnect បានអញ្ចឹងនៅថ្ងៃហ្នឹងគឺខ្ញុំមាន Facebook នឹងស្រាច់សម្រាប់ Face disconnect ដោយយើង disconnect ដោយប្រើ account នឹងផ្ទាល់បាទអញ្ចឹងមួយ គឺយើង disconnect ដោយប្រើ Moontoon មួយគឺយើង disconnect ដោយមាន account ផ្ទាល់អញ្ចឹងណា ចឹងដើម្បីអាចឌីកនិចបានបងប្អូនអត់អាចចូលមកចុចកន្លែងនឹងបានដូចពីមុននេះបាទអញ្ចឹងបងប្អូនចូលមកកន្លែង account center យកកន្លែង Disconnect 3RD Party account បាទរួច click ទៅលើ Facebook ហើយជំរើសទី1នេះគឺជាជំរើសដែលយើងមានជាមួយនឹង Facebook account ហ្នឹងតែជំរើសទី2គឺករណីដែលយើងត្រូវបាត់ account ឬក៏ខូច Facebook ហ្នឹងបាទគឺយើងអាចប្រើប្រាស់ Disconnect ខាងក្រោមហើយយើងវាសែនកូដទៅក្នុង Gmail ហើយយកកូដមកដាក់កន្លែងហ្នឹងមកគឺដាច់ហើយដោយសារយើងប្រើប្រាស់ Gmail មុនធូន ហើយតែបើសិនតែយើងចុចវាទៅវាចេញតម្រងបែបនេះបងប្អូនគ្រាន់តែលេងរ៉េង2ទៅ3វគ្គហើយបងប្អូន deconnection ជាថ្មីគឺបានហើយអញ្ចឹងណាបាទអញ្ចឹងអឺសារនេះគឺខ្ញុំមាន account Facebook ផ្ទាល់អញ្ចឹងខ្ញុំត្រូវធ្វើការ disconnect ដោយប្រើប្រាស់ account ផ្ទាល់ បាទយើងវា ID វាបញ្ចូលបាទ ID account អញ្ចឹងខ្ញុំបាន note ទុកបាទខ្ញុំបាន save copy ទុកហើយអញ្ចឹងយើងអូខេអញ្ចឹងកន្លែងចំណុច2នេះអ្នកខ្លះគាត់ចុចតែ cancel cancel គាត់អត់មើលអសទេអញ្ចឹងគឺគាត់ ចុច disconnect ប្រហែលដងក៏នៅតែអត់ចេញអញ្ចឹងអូខេបន្តមកទៀតនៅក្នុងជំរើសទាំងអស់នេះគឺបងប្អូនជ្រើសរើសខាងលើគេបំផុតបាទបាទ I want to switch account នេះបាទនេះហើយបន្តមកអូខេទៀតណាអ្នកខ្លះក៏ដល់កន្លែងហ្នឹងក៏ចុចកន្លែង cancel ទៀតអញ្ចឹងណាត្រូវមើលអសនេះបាទអូខេហើយនៅក្នុងត្រង់ចំណុចនេះគឺយើងត្រូវចុច agree បាទខាងស្ដាំដៃវិញម្ដងអញ្ចឹងវានឹង load ចូលទៅក្នុង Facebook នឹងផ្ទាល់ហើយបន្តមកគឺបាទដាច់តែម្ដងបាទអត់អត់ប្របាកទេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយសញ្ញាគ្រីសយើងមិនបាច់ដាក់ទេ ហើយតើតើនឹងការ disconnect all device បើសិនជាបងប្អូនអត់ចង់ឲ្យ account ហ្នឹងមាននៅលើទូរស័ព្ទដៃគេផ្សេងទៀតបងប្អូនចង់ឲ្យមានតែក្នុងទូរស័ព្ទរបស់បងប្អូនតែមួយមាន account មួយអញ្ចឹងបងប្អូនដែលថាបងប្អូនឆែកក្នុង history ឃើញរបស់គេផ្សេងអញ្ចឹងណាអញ្ចឹងយើងអាច disconnect all device បាទរួចចាំវា5វិនាទីបាទអញ្ចឹងតែប៉ុណ្្នឹងទេហើយពេលខ្លះដល់ពេលដែលយើងធ្វើភ្លាមភ្លាមគឺវាអត់តន់ឃើញដាច់ទេវានៅដដែលក៏ប៉ុន្តែ ហើយយើងលេងបានតិចទៅយើង clear game យើងជួយចូលវិញទៅគឺវាដាច់ហើយអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងមិនសង្ស័យទេបាទអញ្ចឹងសម្រាប់វីដេអូនោះមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អ្វីបន្ថែមទៀតអាច comment នៅខាងក្រោមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទ